គឺរបៀបដូចតែព្រះអង្គសម្ដែងពជាដកហ្នឹងអញ្ចឹងគឺថាវាមានរឿងរ៉ាវនៅក្នុងលោកហ្នឹងធ្វើឲ្យព្រះអង្គទ្រង់ប្រកាសសម្ដែងពធัวទៀតវាដូចជាពពរិស័ទត្រែកថាយើងអាស្រ័យទឹកជាទីពឹងឥឡូវអន្តរាយវាកើតពីទីពឹងអានឹងឯងមើលដូចដូចយើងមិនពឹងមហាភូតរូបណារស់នៅសពថ្ងៃហ្នឹងនឹងឯង ប៉ុន្តែមហាភូតរូបនឹងវាទៅជាអសេរពឹសនឹងឯងមិនអាចឲ្យយើងជាទីពឹងបានទេជ្រាបជាធិមរណៈនឹងវាអាស្រ័យនឹងមហាភូតរូបនឹងអាស្រ័យឧបាទាយរូបអាស្រ័យវេទនាសញ្ញាសង្ខារវិញ្ញាណនឹងនឹងឯងគឺអន្តរាយវាកើតពីទីពឹងនឹងឯងអញ្ចឹងគឺថាទីពឹងរបស់យើងនឹងមិនអាច ធានាសวัสดิភាពមិនអាចថាឲ្យយើងបានសេចក្តីសុខសាន្តពិតប្រាកដទេ យើងត្រូវតែរោគទីពឹងដែលមិនមានបញ្ញខណ្ឌវិញចឹងត្រូវលះបង់នៅ បាទានខណ្ឌនឹងឯងចឹងចឹងការលះបង់ឧបាទានខណ្ឌហ្នឹងគឺលះដោយបញ្ញាហ្នឹងហើយវាខុសអំពីការលះបង់ដោយទានដោយសិលដោយភាវនា ក៏ប៉ុន្តែសិតតែនៅក្នុង ការលះបង់នឹងឯងចឹងលះបង់ដោយទានគឺយើងលះបង់នៅកិលេសក្នុងចិត្តសន្តានអាកិលេសដែលវាជាគ្រឿងចងចងចិត្តឲ្យវាជាប់ជាមួយនឹងនេះបោះអញនោះបោះអញហ្នឹងគឺថាបុណ្យហ្នឹងកើតឡើងក្នុងចិត្តសន្តានហ្នឹងវាវាលះអាចំណងហ្នឹងបានវាដាច់នៅ អ្វីអ្វីដែលវានៅជាប់នឹងខ្សែចំណងនោះវាត្រូវដាច់បានទៅប្រសង់បានទៅមេត្តាបិតាបងប្អូនបុគ្គលយ៉ាងណាតាមដែលឆន្ទៈពេញចិត្តដើម្បីនឹងបានប្រកេនបានជូនបានឲ្យនឹងប្រទៀនដោយអំណាចនៃឆន្ទៈគណាគឺជាសភាវៈដែលពិត ទៅតាមបំណងដែលពេញចិត្តនឹងឯងចឹងត្រូវប្រគេនអង្គណាឬក៏ប្រគេនថ្វាយសង្ឃឬក៏ជូនមេដាបិតាជូនអ្នកណាតាមដែលមានការពេញចិត្តព្រឹត្តទៅនឹងតែស្ថិត នៅក្នុងការលះបង់នៅចំណងចងជាមួយនឹងរបស់ខាងក្រៅនឹងឯងទៅមិន តាន់ចូលដល់ថ្នាក់ លះបង់តួបញ្ញខណ្ឌអី ដោយការកំចាត់ឆន្ទរាគៈក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណទេប៉ុន្តែទំនងគ្នានឹងពីព្រោះរបស់ខាងក្រៅនឹងក៏វាតេតងនឹងភ្នែកជាជាចំោះកណ្ដាលកាយចិត្តនឹងបើអត់មានភ្នែកទេធ្វើម៉េចនឹងបានដឹងជារូបបារម្ភនឹងយ៉ាងណាយ៉ាងណា ហើយកើតសេចក្តីប្រាថ្នាកើតការត្រេកអរពេញចិត្តវាតតែមានភ្នែកបានវាធ្វើឲ្យពេញចិត្តជាមួយនឹងរូបហ្នឹងហ្នឹងឯងវាតតែមានតិចបានវាធ្វើឲ្យពេញចិត្តនឹងសម្លេងហ្នឹងហ្នឹងឯងវាតកតងនឹងអាយតនៈខាងក្នុងអញ្ចឹងហើយដល់ទៅលះបង់របស់ខាងក្រៅនឹងក៏ពិតក៏ប៉ុន្តែក៏ជាការលះបង់នៅអាការពេញចិត្ត ចំពោះភ្នែកដែលឃើញរូបនឹងលះបង់អាការពេញចិត្តចំពោះតិចដែលឮសំឡេងចមោះដែលថឹងធំក្លិននឹងដាបដែលដឹងរសនឹងជាដើមនឹងជាការលះបង់នៅការពេញចិត្តនឹង ក្រំតែលើកយកអារម្មណ៍នឹងឲ្យជាបឋមប្រធាននឹងគឺរបស់ខាងក្រៅនឹងឯងតាមលំដាប់នៃកុសលថ្នាក់ទាន មានការលះបង់នឹងឯងចឹងទាល់តែមានការលះបង់ចឹងបានកាត់បន្ថយនៅសេចក្តីទុក្ខនឹងទៅបានព្រោះសេចក្តីទុក្ខនឹងវាមាន អាកំបាំងវាកើតមកពីការមិនលះបង់នឹងប៉ុន្តែវាធ្វើឲ្យយើងអត់ដឹងទេ វាធ្វើឲ្យយើងទៅជាយល់ឃើញថាសេចក្តីទុកហ្នឹងមកពីយើងមិនបាននៅរបស់នេះរបស់នោះតាមដែលយើងពេញចិត្តនឹងចឹងទៅហើយនាំឲ្យយើងកើតទុកហ្នឹងឯងដល់អញ្ចឹងវាចេះតែប្រព្រឹត្តទៅដើម្បីប្រម៉ែប្រមូលដោយអំណាចតណ្ហាបាទាននឹងច្រើនឡើងច្រើនឡើងហើយក៏ត្រេកអរ មកពេលមកវេលាដែលដែលបាននឹងចឹងទៅប៉ុណ្ណាតែតាមពិតគឺ ថាមកពីមិន បានលះបង់នៅសេចក្តីប្រកាន់ទៅជាមួយនឹងអ្វីអ្វីដែលជាការជាប់ចម្ពាក់ហ្នឹងបានជានាំឲ្យកើតទុកព្រោះណា យើងវាមានឧបាទានខាងក្នុងចិត្តសន្តានហ្នឹងណាកណានឹងឯង ចេះតែទទួលទទួលចាប់ប្រកម្មទទួលចាប់ប្រកម្មនឹងឯងដល់ទៅការលះបងវាអត់មាននឹងឯងសំបីតែការឲ្យទាននឹងឯងអាការឲ្យទានហ្នឹងក៏លះឧបាទាននឹងឯងវាគ្រាន់តែថាយកជាបឋមប្រធានគឺទេយវត្ថុអារម្មណ៍របស់ទានហ្នឹងគឺជារបស់ក្រៅខ្លួនរបស់ប្រើប្រាស់ដើម្បីបានជាប្រយោជន៍ដល់អ្នកដទៃផង បើយើងលះបង់បញ្ញខណ្ឌគឺអត់មានបដិគិអកៈទេអានឹងគឺវាមានអ្វីអ្វីដែលដែលកើតឡើងហ្នឹង គឺត្រូវប្រគល់ឲ្យការវិនិច្ឆ័យជាម្ចាស់ហ្នឹងឯងអានឹងពលះដោយបញ្ញាណាសង្ខារធัวហ្នឹងត្រូវប្រគល់ឲ្យជារៀបជាធិមរណៈអានឹងអត់មានបដិគិអកៈជាប្រសង់ឬជាមេដាវិដាអីទេតែបើទៀនវាមានអញ្ចឹងហ៎ បានត្រូវឧទ្ទិសទាននឹងឲ្យដល់ញាតិកាក្នុងសង្សារវត្តទៀតដោយសារវាមានបច្ច័យ4នឹងវាមានទេយវត្ថុនឹងដូចដែលផ្ញើទៅតាមរយៈនៃប្រសង់អញ្ចឹងរឿងការលះបង់ដោយទេអនឹងនឹងឯងក៏ប៉ុន្តែសុទ្ធតែតេតួងនឹងការលះបង់បាបនឹងឯងចឹងក្រំតែ ចឹងបញ្ជាក់ថែមទៀតក្រំតែថាបាបហ្នឹងវា ចង ទៅជាមួយនឹងរបស់ខាងក្រៅវាមិនមែនជាចំណងជាមួយនឹងបញ្ញខੰខាងក្នុងដែលប្រកម្មតែខ្លួនយើងនឹងឯងប៉ុន្តែវាជា ចំណងវាជាបាបវាជាឧបាទានហ្នឹងដែលគិតទៅពីបានតែការដែលនឹងត្រូវលះបង់ទៅផងនោះ មិនមានដែរហ្នឹងឯងចាំហើយតាមពិត បើជាវិបស្សនាវិញណាហ្នឹងឯងគឺមិនមែនជាការដែលត្រូវទទួលយកដោយឧបាទានទេណាបើជាវិបស្សនាណាអត់ទទួលដោយឧបាទានទេគ្រាន់តែទទួលទទួលយកមកមើលតែប៉ុណ្្នឹងទេជាអារម្មណ៍របស់វិបស្សនាត្រូវមើលដោយវិបស្សនានឹងអត់មានឧបាទានទេឯងដល់ទៅអ្វីនឹងឯង ប្រកបនៅលក្ខណៈយ៉ាងល្អិតត្រង់ដែលរលត់ទៅ បាត់ទៅរលាយទៅហ្នឹងក៏ត្រូវឃើញច្បាស់ដោយវិបស្សនាហ្នឹងហ្នឹងគឺទទួលដោយវិបស្សនាហ្នឹងគឺអត់មានចាប់ប្រកម្មអីទេអត់មានឧបាទានទេជាការលះបង់នៅឧបាទានហ្នឹងដោយកុសលធ្នាក់វិបស្សនាហ្នឹងតែម្ដង ប៉ុន្តែបើដូចជាកុសលថ្នាក់ទានថ្នាក់សិលថ្នាក់សមថៈអីហ្នឹងអាហ្នឹងវាវាទទួលអ្វីអ្វីហ្នឹងដោយឧបាទានហ្នឹងទៅហើយបានចាត់ការលះបង់ទៅតាមក្រោយ គឺថាលះបង់ដោយទៀនហ្នឹងគឺជាមួយគ្នានឹងរបស់ខាងក្រៅហ្នឹងចឹងទៅជាទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ហ្នឹង នឹងឯងចឹងតែដែលបញ្ជាក់ពីដំបូងហើយមិនមែនជារឿងពុទ្ធសាសនាទៅប្រខិតប្រខំអីឲ្យញាតញោមចេះតែលះបង់ទៅដូចជាបោកប្រាស់បោកបញ្ឆោតអីដើម្បីដូចថាប្រសង់អីអីហ្នឹងបាន គង់នៅរស់នៅដោយស្រួលចេះតែលើកថាធ្វើទៀននឹងបានបន់ចេះចោះឋានសួគ៌អីអីចឹងទៅរបៀបជាការបោកប្រាស់អីទៅអានឹងពួកលទ្ធិដតីទៀតដោយពូអកិរិយៈទិដ្ឋិណតកៈណតកៈទិដ្ឋិអីហ្នឹងគេថាអញ្ចឹងហ្នឹងឯងគេថាអាការឃោសនាឲ្យធ្វើទៀនអីអីហ្នឹងគឺអ្នកដែលគេឆ្លាតគេចង់រស់នៅសំណុកសុខស្រួលហ្នឹងគេឃោសនាអញ្ចឹងទៅ ហើយអ្នកដែលឲ្យទៀតហ្នឹងគឺសត្វតែអ្នកល្ងងចាញ់បោកគេអាហ្នឹងនៅ ក្នុងពួកមិឆាទិដ្ឋិហ្នឹងពីព្រោះវាគ្មានទៀនអីទេឲ្យបណ្ណាក៏ដោយវាគ្មានផលអីឡើយហ្នឹងឯងអាហ្នឹងពួកណតិកៈទិដ្ឋិមើលមើលចឹងឯងចឹង ក៏ប៉ុន្តែដែលពុទ្ធបរិស័ទយើងមាន ទំនុកទុកចិត្តយ៉ាងខ្ពស់ពោះអវាទរបស់ព្រះអង្គពោះគុណរបស់ព្រះអង្គគឺគ្មានរឿងបោកប្រាស់ក្នុងអវាទរបស់ព្រះអង្គទេទៅនឹងឯងហើយក៏យើងមិនមែនគ្រាន់តែជឿជឿអញ្ចឹងទេយើងមានបញ្ញា យើងបានដឹងថា ជាការលះបង់កិលេសក្នុង ចិត្តសន្តានរបស់យើងទេតានឹងឯងទៅវាត្រូវឃើញច្បាស់អំពីការលះបង់បាបនឹងវាដូចជាយើងក្តៅស្អុះយើងទៅងូតទឹកអញ្ចឹងណា មិនយើងគ្រាន់តែជឿគេណាយើងដឹងថាទៅងូតទឹកវាអស់ក្អែវាតិចបាស់ខ្លួនឯងអញ្ចឹងងូតទឹករាល់ថ្ងៃហ្នឹងហ្នឹងឯងបោកគក់ខោអាវហ្នឹងបោះផ្ទះសំបែកហ្នឹងបាយហើយលាងចានហ្នឹងមិនយើងគ្រាន់តែជឿគេថាលាងទៅវាស្អាតអីណាវាយើងវាជាស្ដែងអញ្ចឹងយ៉ាងណាមិញគឺថាការដែលឲ្យទៀនគឺថាជាការលះបង់នៅមន្ទិលសៅមងក្នុងចិត្តសន្តានហ្នឹងកុំឲ្យវាចេះតែមានឧបាទាន ព្រោះយើងវាបានចាប់យកប្រកាន់ជារបស់យើងទៅហើយនឹងឯងអញ្ចឹងវាមាន ការលះបង់ទៅផងទៅកុំឲ្យប៉ាទៀនណែនក្តៀនពេញទៅក្នុងចិត្តសន្តានហ្នឹងនឹងឯងអានេះគឺជាការលះបង់ចឹងហើយលះបង់ដោយសិលក៏ដូចគ្នាសុទ្ធតែការលះបង់នៅបាបកិលេសក្នុងចិត្តសន្តានហ្នឹង មិនបានទៅសម្លាប់សត្វបៀតបៀនអ្នករតីប្រព្រឹត្តអត្តនេទានអីអីនឹងទៅទេបណ្ណាពីព្រោះជាការលះបង់នៅបាបអកុសលក្នុងចិត្តសន្តានព្រោះបាបនឹងទៅតើដែលបំណំឲ្យទៅសម្លាប់ជីវិតហ្នឹងហ្នឹងឯងអាហ្នឹងគឺថាជាតួបាបដោយអត់បានគិតអំពីជីវិតខ្លួនឯងដែលរស់នៅហ្នឹង ក៏ក៏ស្រឡាញ់ស្រឡាញ់ភរិយាស្វាមីស្រឡាញ់កូនប្រុសស្រីស្រឡាញ់ចៅស្រឡាញ់អីចឹងខ្លួនឯងហ្នឹងវាអត់បានគិតថាអ្នកដតីក៏គេស្រឡាញ់ណាស់ហួងហែងណាស់ហ្នឹងហើយវាវាវាអត់មានយកខ្លួនឯងជាឧបមាគិតទៅជារឿងឈ្នះចាញ់គិតទៅជារឿងបញ្ឈឺចិត្តអីចឹងទៅ ទៅសម្លាប់ទៅបហាអីអីហ្នឹង ក្នុងពិភពលោកមកដល់សពថ្ងៃហ្នឹងនៅតែយកអំពើសម្លាប់អីអីហ្នឹងមកពិឈឺចិត្តគ្នាអីចឹងទៀតគឺណាគឺមិនរកពិធីដោះស្រាយដោយឧបាយដោយបញ្ញាអីអីដើម្បីជាគ្រឿងរក្សាខ្លួនដើម្បីសេចក្តីសុខដល់ខ្លួនឯងដល់អ្នករតីអីអីចឹងទៅ អីណាគឺគុណធម៌វាធ្លាក់ចុះទៅតាមនឹងអញ្ចឹងទៅចឹងគុណាធ្លាក់សពគ្រប់ទាំងអស់គុណាគុណធម៌ធ្លាក់ចុះទៅវាកើតទៅជារឿងបាត់បង់នៅចរិយាមេរយាទក្នុងការរស់នៅផ្ទះសម្បែងទីកន្លែងសម្លៀកបំពាក់ឬក៏ការដែលព្រឹត្តទៅ ក្នុងអាហារបរិភោគអីអីទាំងអស់ហ្នឹង វាទៅជាមាន ការបៀតបៀនដល់អ្នករតីគឺយកការឈ្នះយកការប្រសើរក្រនបើអីហ្នឹងត្រង់ដែលថាមានពីវេរានឹងគ្នាចឹងទៅវិញដូចជាធ្លាក់ចុះនៅគុណធម៌ក្នុងពិភពលោកក៏ណា ហ្នឹងឯងដល់ទៅពុទ្ធបរិស័ទយើងដែលនៅបានការអប់រំក្នុងសាសនាហ្នឹងក៏ទៅជាអ្នកមានសិលហ្នឹងគឺហាមឃាត់បាបអកុសលហ្នឹងគឺណាកុំឲ្យវាកើតឡើងហើយនឹងអាដែលកើតហើយក៏លះគឺណាដោយសមត្ថភាពនឹងឯងជាយាមក្នុងការលះបង់នៅបាបពីចិត្តសន្តានហ្នឹងអាហ្នឹងគឺសត្វតែជាការលះបង់នៅកិលេសហ្នឹងចឹងគ្រប់កុសលធម៌ទាំងអស់យើង យើងត្រូវយល់អំពីខ្លឹមសារនៃកុសលគឺការលះបង់បាបដល់អញ្ចឹងបានជាយើងត្រេកអរយើងកំត្រួយើងអនុមោទនានៅគ្រប់កុសលធម៌ដែលមាន ក្នុងអ្នកដតីគឺថាជាការលះបង់បាបហើយអ្នកដែលដោយប្រសង់អីអីទទួលបច្ច័យ4អីអីហ្នឹងក៏ទទួលទៅដោយសិល គាត់មិនមែនទទួលទៅដោយឆាំនរាគៈទេអរីករាយជាមួយនឹងបច្ច័យ4ហ្នឹងឯណាទទួលដោយសិលទាំងចតុបរិសិទ្ធសិលមានបច្ចយៈសន្និសិទ្ធសិលអីអីហ្នឹងគឺប្រព្រឹត្តទៅជាតេខិណាវិសុទ្ធិទាំងទាំងម្ចាស់ទៀនទាំងអ្នកទទួលគណាប្រព្រឹត្តទៅដោយសេចក្តីបរិសុទ្ធអញ្ចឹង ដែលយើងគួរតែរីករាយជាមួយគ្នានឹងកុសលថ្នាក់ទានណសិលគ្រប់គ្នាបានសេចក្តីសុខនៅក្នុងសង្គមជាតិហ្នឹងគឺដោយសារអ្នកមានសិលហ្នឹងហើយដែលទោះជាថាมันបានសមាទានអីក៏ដោយប៉ុន្តែវាមានគេហៅថាសម្បត្តវិរតិវាកើតជាវិរតិឡើងដើម្បីថាវាចា មិនបៀតបៀនមិនសម្លាប់មិនបហា អ្នករតីហ្នឹង នឹងក៏ជាសិលហើយណាហៅថាសម្បត្តវិរតិឲ្យតែតាំងចិត្តវាការបៀតបៀនវាអតនេទានអីអីចឹងដូច្នេះអ្នកដែលនៅក្នុងសង្គមនឹងផ្ដល់ប្រគល់សេចក្តីសុខឲ្យដល់អ្នកដទៃគឺណាដោយអំណាចនៃសមាធិនៅវិរតិដោយអំណាច សម្បត្តវិរតិយើងត្រូវឃើញគុណសពគ្រប់ទាំងអស់ហ្នឹង ពិតមែនតែគាត់មិនបានសមាទានសិលឃើញថាគាត់បរិភោគទឹកស្រវឹងអីចឹងក៏មានអីអីហ្នឹងប៉ុន្តែវាមានសម្បត្តវិរតិជា ចំណុចចំណុចក្នុង5ហ្នឹងអាចគាត់ថាគាត់មិនយករបស់គេឃើញរបស់គេគាត់មិនយកនឹងក៏ជាវីរតិរបស់គាត់ហើយណាទោះជាគាត់មិនបានសមាទានគ្រប់ទាំង5ក៏ដោយនឹងក៏ត្រូវយើងឃើញចំណុច ដែលនាំឲ្យមានសេចក្តីសុខទៅតាមផ្នែកផ្នែកហ្នឹងអញ្ចឹងយើងក៏ត្រូវតែនឹកថាអ្នកដតីពេលខ្លះគ្រាន់តែសម្លឹងមុខយើងអីហ្នឹងយើងគិតថាគេល្អហើយរួចទៅគេភ្លេចយើងបាត់ទៅហើយគេមិនបានមកនឹកសម្លាប់អីយើងទេអាហ្នឹងប៉ុណ្ណឹងយើងគិតថាគេល្អសម្រាប់យើងហើយណាព្រោះគេអត់មានគំនិតគិតវាយគិតបហាគិត សម្រាប់យើង មានរឿងដូចថាតាមផ្លូវអីដូចថាប្រតិប្រវៈមុខគ្នាអីដោយ យានជំនិះអីអីចឹងទៅ គេ អាចចម្លឹងមុខយើងអីប៉ុណ្ណឹងកុំកើតការខឹងក្រោតកើតទុកអីត្រង់តែគេមើលមុខអីអីចឹងនោះនឹងឯងតែគឺត្រូវគិតតែប៉ុណ្ណឹងគេល្អហើយគេមិនបានមកគិតសម្រាប់យើងបៀតបៀនអីយើងចឹងអានឹងយើងរៀនតាមព្រះប៉ុណ្ណាទៀត នៅក្នុងលោកវាអាចកាចអីទៅតាមនឹងចឹងដែរនឹងឯងមកសប្ថ្ងៃអីអីហ្នឹងក៏ជួបនោះកាចនោះមិនល្អអីអីចឹងនឹងឯងមានចោរកម្មអីគម្រាម កំហែងដណ្ដើមយកម៉ូតូអីអីឬសូលន់លន់អីអីទាំងអស់ហ្នឹងនឹងឯងក៏ក៏ជាចោរហើយគឺថា វាវាមិនបានស្គាល់យើងស្អប់យើងគុំយើងអីរឿងអីទេប៉ុន្តែថាវាចង់បានតែម៉ូតូហ្នឹងហើយបើថាវាអត់មានរឿងអីដែលនឹងត្រូវឲ្យវាយតបឲ្យសម្លាប់អីទេក៏វាមានអាការវាចាកមួយថាកុំសម្លាប់គាត់គេណាកុំសម្លាប់គាត់យកតែរបស់នឹងបានហើយប៉ុន្តែថាដើម្បីយកឲ្យបានត្រូវសម្លុតឲ្យភ័យឲ្យខ្លាច បង្ហាញសត្រាវុធកំភ្លើងអីអីចឹងទៅ កំភ្លើងជួផងមិនដឹងយកមើលឃើញណាបើយើងភ័យខ្លាចយើងឲ្យម៉ូតូគេទៅនឹងឯងគិតថាថាកំភ្លើងមែនតែនក៏មានប៉ុន្តែយើងនឹកថា បើគ្នាបាញ់ភោងភោងមកយកទៅក៏យកបានប៉ុន្តែវាមានការវាចាក់មួយថាកុំសម្លាប់យើងអាហ្នឹងក៏ក៏យើងត្រូវតែយល់ថាវាមានសម្បត្តវិរតិក្នុងផ្នែកគឺ វាចាកការសម្លាប់នឹងដែរអាហ្នឹងក៏ក៏យើងត្រូវតែយល់យើងវឹកហាត់ទៅតាមនឹងអប់រំទូលមានចិត្តរបស់យើងដូចជា ព្រះបណ្ណៈណាព្រះបណ្ណៈហ្នឹងគឺឆ្លើយសំណួរព្រះរាមានវិភាកហ្នឹងល្អរហូតដល់តថាចុះបើគេសម្លាប់ ណាអានឹងមិនឆ្លើយតែគេល្អទេប៉ុន្តែព្រះអង្គនៅតែមិនមានរឿងទៅតោះអីនឹងដែរទីព្រោះសាវករបស់ព្រះអង្គចម្រើនអសពកម្មដ្ឋានដល់តែថ្នាក់នឿយណៃនឹងជីវិតឲ្យគេសម្លាប់ ខ្លួននឹងផងទាំងហ្នឹងឯងហើយនេះបើគេសម្លាប់ហើយវាមិនលំបាកអីនឹងសម្លាប់ខ្លួនឯងទេហ្នឹងឯងចឹងបានព្រះអង្គទទួលរសាធុសាធុប៉ុណ្ណឹងអ្នកឯងអាចទៅនៅសនាបរន្តជនបទបានហើយវិខហ្នឹងអញលោកក្នុងភាសាហ្នឹងលោកសម្រេចវិជា3ហើយដឹកនាំឲ្យមានឧបាសកបាសិកាក្នុងតកូល500តកូលអីអីចឹងទៅហ្នឹងយើងសិក្សាយើងរៀនយើងរៀនអប់រំទូលមានចិត្ត សំខាន់ចឹងវ័យវ័យតេតួងទៅនឹងការពិតក៏យើងត្រូវតែសិក្សាឲ្យបានចេះដឹងចឹងអត់មានរឿងអ្វីដែលមិនមែនជាការពិតទេហើយសិតតែមានហេតុត្រឹមត្រូវ ក្នុងគ្រប់រឿងទាំងអស់ហ្នឹងវាមាន បរមត្តធัวដែលវាមានសេចក្តីពិតហ្នឹងបើដូចជាអ្នកដែលត្រូវ គេសម្លាប់អីអីចឹង វាតកតួងនឹងវិបាកកម្មសត្វលោកយើងទៀតហើយក្រំតែសម្លាប់សត្វមួយដោយសម្លាប់ពពែអីចឹងក្នុងរឿងរ៉ាវនាងធម្មតិននីអីនោះមើលត្រូវពីវរាមកវាច្រើនជាតិកំណើតស្មើនឹងរោមពពែកណាហ្នឹងឯងដែលយើងត្រូវតែកិច្ចចេញអំពីលោកនេះ ចូលកម្មព្រះនិទាន បានវារួចផុតអំពីរឿងអកុសលវិបាកដែល វាតាមមកគ្រប់ជាតិគ្រប់កំណើតទាំងអស់ហ្នឹងវាអាចថាឲ្យយើង ដួល បាក់ជើងបាក់ដៃបាក់ឆ្អឹងតគាឆ្អឹងផាលអីហ្នឹងពិការរហូតស្លាប់ទៅ ឬក៏វាអាចថាខ្វាក់ភ្នែកឬក៏វាអាចថានៅ ដូចជាមិនដឹងខ្លួនថាកើតរោគអីសោះស្រាប់តែត្រូវស្លាប់មួយចំហៀងខ្លួនអីចឹងទៅនឹងឯងទៅណាឬក៏ត្រូវមានគ្រោះថ្នាក់រថយន្តឬក៏ភ្លើងឆេះផ្ទះស្អីស្អីទាំងអស់ជីវិតហ្នឹងវាមានអញ្ចឹងទៅតាមវិបាកកម្មរៀងរៀងខ្លួនទាំងកម្មមុនណាវត្តតិលោកា កម្មណាវត្តតិវិជាដូច្នេះអ្វីៗទាំងអស់ហ្នឹងគឺវាមានសម្រាប់តែខណ្ឌទេកាលណាបើ ពុទ្ធបរិស័ទយើងកំណត់ដឹងនៅបញ្ញខណ្ឌហ្នឹងឲ្យបានជារូបជានាមអញ្ចឹងទៅវាមិនបានប្រកាន់ថាជា រឿងរ៉ាវរបស់យើងអីទេនេះឯងដែលជាដំណើរទៅកម្មព្រះនិព្វានហ្នឹងមិនមែនទៅកន្លែងណា ភពណាភូមិណា ទេគឺទៅកម្មការរលត់សេចក្តីប្រកម្មហ្នឹងនឹងឯងគឺព្រះនិព្វានចឹងគឺការរលត់សេចក្តីប្រកម្មក្នុងបញ្ញខណ្ឌហ្នឹងរលត់ឆន្ទរាគៈហ្នឹងលះបង់ឆន្ទរាគៈហ្នឹងឯងគឺជាព្រះនិព្វានប៉ុណ្ណានឹងឯងវារួចផុតអំពីបញ្ញខណ្ឌ គិតណារួចផុតដោយ ការរលត់សេចក្តីប្រកម្មហើយវាលែងមានវត្តដាក់នឹងប្រព្រឹត្តទៅនឹងឯងការមិនកើតឡើងនៅកិលេសការមិនកើតឡើងនៅកម្មភពការមិនកើតឡើង នៅឧបបត្តិភព គឺ ការមិនមានជាតិជារាមរណៈហ្នឹងគឺឈ្មោះថាបានដល់នៅទីពឹងគឺព្រះនិព្វានហ្នឹងអញ្ចឹងលំដាប់នៃការលះបង់ហ្នឹងគឺខ្ញុំម្ដាគ្រាន់តែរៀបរាប់សេចក្តី ពីទានពីសិលអីសមថៈអីហ្នឹងដូចគ្នាសិតតែ ប្រព្រឹត្តទៅក្នុងការលះបង់នៅ អកុសលនិវរណៈអំពីចិត្តសន្តាននឹងឯងចឹងកុសលធម៌ក្នុង ពុទ្ធសាសនានឹងគឺការលះបង់ហើយរឿងខ្លះវា មិនសមអីឲ្យកើតទុកទេប៉ុន្តែដែលចេះតែទុកដោយសារតែការមិនលះបង់នឹងឯងប៉ុណ្ណា តាមពិតអ្វីដែលយើងត្រូវលះបង់មិនមែនចំពោះតែរឿងរ៉ាវបន្តិចបន្តួចអីដែលយើងเตรียมទាមិនបានដូចចិត្តនឹងទេសំបីតែបញ្ញខណ្ឌក៏ត្រូវតែ លះបង់ទាំងអស់នឹងបានរួចផុតចាក់ទុកជាស្ថាពរនឹងឯងហើយយើងរៀនទៅយើងរៀនយើងរៀនអត់យើងរៀនមិនបានអ្វីអ្វីក្នុងជីវិតនឹងក្រំតែមិនបានប៉ុណ្ណឹងយើងរៀនមិនចេះហ៎ នឹងឯងមិនបានអ្វីអ្វីពីអ្នករតីមិនបានអ្វីអ្វីពីលោកនឹងប៉ុណ្ណឹងយើងមិនព្រមបើត្រូវស្លាប់ទៀតនោះមើលមើលហើយថាស្លាប់ទៅវាស្លាប់ចុះអាដែលយើងយើងតែងតែធ្វើបុណ្យធ្វើទានប្រាថ្នាទៅព្រះនិព្វាននោះមិនមិនជាការចោលលោកនឹងមិនជាការចោលភព3នឹងនឹងឯងអានឹងគឺដែលយើងប្រាថ្នាទៅព្រះនិព្វានហើយក្រំតែមិនបាន ក្រំតែមិនមានអ្វីតិចតួចយើងកើតទុកមិនសពចិត្តទៅហើយនិព្វានស្អីនឹងមើលមើលក្រំតែគេមិនបានញញឹមរគាត់ណាក្រំតែគេមិនបាននិយាយរក្រំតែមិនបាននៅអ្វីអ្វីដូចបំណងដូចប្រាថ្នាហើយកើតទុកតវ៉ាក្តៅក្រហាយសពគ្រប់ក្នុងជីវិតនឹងសិតតែរឿងប្រាថ្នាហើយមិនបានដូចចិត្តបានជាកើតទុក្ខ រាល់ពេលញាតិញោមគិតមើលឲ្យតែពេលកើតទុកគឺសុទ្ធតែរឿងមិនព្រមលះបង់នឹងតែប៉ុណ្្នឹងឯងចឹងមិនព្រមលះបង់អារបស់ដែលអត់នឹងណានឹងឯងតាមពិតសតិប្បដ្ឋាននឹងមិនមិននិយាយដល់តែរបស់ដែលអត់ហើយទេដែលមិនត្រូវការនោះសូម្បីអារបស់ដែលមាននេះកាយវេទនាចិត្តធัวនេះក៏ប្រព្រឹត្តទៅដោយការលះបង់ដែរ មិននិយាយដល់អាអត់ទេណាមានហើយហ្នឹងក៏មិនចាប់មិនប្រកាន់ធ្វើជាយើងនេះឯងដែលជាការលះបង់ត្រង់ដែលមិនចាប់មិនប្រកាន់ហ្នឹងហ្នឹងស្ថិតឋានបរិបត្តិដែលប្រព្រឹត្តទៅដើម្បីមិនមានទុកចំពោះហ្នឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងពិចារណាសេចក្តីក្នុង បដិបត្តិធម៌គឺត្រង់ការលះបង់ក្នុងពុទ្ធសាសនាហើយត្រូវតែស្រាវជ្រាវឲ្យឃើញថាការលះបង់នេះឯងដែលប្រព្រឹត្តទៅដើម្បីសេចក្តីសុខទាំងស្រុងព្រោះណាมันមានសេចក្តីទុក្ខមកប៉ះពាល់ឬក៏មកចូលដល់សេចក្តីសុខនឹងទេរបស់ដែលធ្ងន់ឥតប្រយោជន៍គឺត្រូវតែដាក់ចោះនឹងឯងនឹងជាភារកិច្ចក្នុងពុទ្ធសាសនាសម្រាប់ពុទ្ធបរិស័ទយើង នឹងឯងមិនចំពោះតែរបស់ខាងក្រៅទេ គឺឧបាទានខណ្ឌនឹងឯងក៏ត្រូវលះបង់សេចក្តីប្រកម្មលះបង់ឆន្ទរាគៈនឹងទៅវាអត់មានយើង ខ្វះអីក្នុងโลกនេះវាអត់ចាំបាច់រស់អីមកឲ្យយើងទៀតទេបើយើងនឹងមិនមានទៅហើយនោះនឹងឯងដែលជាបរមសុខសានទាំងសូមអនុមោទនាចឹងខ្ញុំ